ធាតពិតរឿងប្រពៃណីហ្នឹងអាក្រៅពីការពន្យល់ហើយអាត្មាក៏តែងតែពន្យល់មនុស្សឲ្យរក្សាប្រពៃណីដែរប៉ុន្តែអ្វីដែលអាត្មាលើក គឺស្អីដែលដែលជាជារបស់មានតម្លៃពិតប្រាកដរបស់ខ្លះជាប្រពៃណីដែរប៉ុន្តែវាបង្ហិនមនុស្សធ្វើឲ្យមនុស្សអន់ថយ បើទោះជាអាត្មាមិនអោយបំបត្តិយូរទៅក៏គង់បាត់ដែរឧទាហរណ៍ដូចជាអឺសង្កេលកៈមានុបចឹងសង្កេលកៈមានុបកាលដែលនៅកន្លោះឪពុកនាំទៅជួបព្រះ សម្មាសម្ពុទ្ធអត់ទៅទេ រហូតដល់ឪពុកនឹងចិត្តស្លាប់ឪពុកនឹងគិតឃើញថាធម្មតាពាក្យពេចឪពុកម្ដាយអាមុនពេលស្លាប់ហើយផ្ដាំនឹងកូនចាំហ្មងអានៅរាល់ថ្ងៃមិនសូវទេតែអាមុនដាច់ខ្យល់ហើយផ្ដាំនឹងច្រើនតែកូនចៅចាំអញ្ចឹងគាត់ផ្ដាំកូនគាត់ថាម៉េចកូនណា បន្ទាប់ពីឪពុក ស្លាប់ទៅ កូនឯងត្រូវឧស្សាហ៍ ព្រលឹមឡើងត្រូវយកគ្រឿងសក្ការៈបូជា ដូចជាលងោដូចជាអសណ្ដែកដូចជាស្អីស្អីគ្រឿងបូជាហ្នឹងទៅកន្លែងផ្លូវបែកជា3ឬផ្លូវបែកជា4ហើយ ថ្វាយបង្គំ ទឹះទាំង6កូននឹងបានសេរីសួស្តីពុកប្រាប់អញ្ចឹងទឹះខាងកើតទឹះខាងបូងទឹះខាងលិចទឹះខាងជើងទឹះខាងលើទឹះខាងក្រោមប៉ុន្តែវត្ថុបំណងរបស់គាត់ណា គាត់គិតថាបើកូននៅតែក្នុងផ្ទះឬក៏ទៅដើរកន្លែងណាមួយអត់ជួបពពុទ្ធទេគាត់គិតហើយគាត់ដឹងថាផ្លូវម្ដុំផ្លូវបែកជា3ឬផ្លូវបែកជា4ហ្នឹងផ្លូវហ្នឹងព្រះសម្មាសម្ពុទ្ធនិង ព្រះអរហន្តទាំងឡាយតែងនិមន្តទៅមកទៅមកតាមហ្នឹងអញ្ចឹងគង់តែថ្ងៃណាមួយបានជួបព្រះអង្គឯងតាមផ្លូវហ្នឹងហើយតើកាលណាជួបព្រះអង្គព្រះអង្គពិតជាបយលឯងគាត់បានធ្វើដូច អ្វីដែលឪពុកបានផ្ដាំតែគាត់មិនបានយល់គោលបំណងរបស់ លោកឪពុកទេគាត់ចាំត្រឹមថាទៅធ្វើអញ្ចឹងទៅ ទី1គោរពតាមបំណាមឪពុក ទី2ឪពុកថាបានសេរីសុខស្ដីរហូតដល់ឧបនិស្ស័យគ្រប់គ្រាន់ទៅ ក៏ព្រះសម្មាសម្ពុទ្ធនិមន្តទៅជួបតាមផ្លូវហ្នឹងក៏សួរសួរថា មនាលមានុបមានុបហៅដូចថាណែកំឡោះអញ្ចឹងណាដូចមានុបហ្នឹងគឺប្រុសយុវជនហ្នឹងតើអ្នកកំពុងធ្វើអ្វីយុវជនហ្នឹងក៏ប្រាប់ព្រះអង្គថាខ្ញុំព្រះអង្គកំពុងតែបូជាទិសព្រះអង្គសួរថាហេតុអីបានជាអ្នកបូជាទិសអានស្មើនឹងសែនដែរបើយើងនិយាយឥឡូវដូចដូចតែសែនអញ្ចឹងដែរយកទៅដាក់ឲ្យក៏ថ្វាយអង្គមអីចឹង ហ្នឹងហើយមិនបានអ្នក ធ្វើអញ្ចឹងថានឹងជាបណ្ដាំឪពុកឪពុកឲ្យធ្វើអញ្ចឹងបើយើងគិតថាជាក្មេងល្អហើយចេះចេះគោរពតាមអញ្ចឹងណាដល់ពេលអញ្ចឹងទៅព្រះអង្គអត់មានទៅ ហាមតាណែកុំធ្វើអញ្ចឹងចឹងអត់ព្រះអង្គអត់ថាអញ្ចឹងទេព្រះអង្គថាអូការបូជាទឹះរបស់អ្នកយ៉ាងហ្នឹងណោះក៏ប៉ុន្តែបើនៅ ក្នុងអរិយវិន័យគេ បូជាទឹះផ្សេងពីនឹងបងប្រហើបប៉ុណ្្នឹងឯងឯនោះឆ្ងល់មានទឹះឯណាផ្សេងពីហ្នឹងទឹះវាមានតែប៉ុណ្្នឹងអញ្ចឹងទៅក៏សួរថាតើអរិយបុគ្គលគេបូជាទឹះយ៉ាងណាទៅព្រះអង្គព្រះអង្គថា នៅក្នុងអរិយបុគ្គលគេអាចបូជាទឹះគ្រប់ទីកន្លែង ដោយរបៀបនេះ ទិសខាងកើត គឺជាទិសថ្ងៃរះអរិយបុគ្គលលោក ប្រដូចទិសថ្ងៃរះទៅនឹងឪពុកម្ដាយព្រោះឪពុកម្ដាយជាអ្នកឲ្យកំណើតកលបុត្រឯណា ដែលបានទំនុក បំរុងឪពុកម្ដាយដោយបាយទឹកនំ ចំណីជួយមើលការខុសត្រូវចំពោះឪពុក ម្ដាយរាល់ថ្ងៃមិនសំដៅថាបែរមុខទៅណាទេប៉ុន្តែការទំនុក បំរុងឪពុកម្ដាយនឹងឯង ឈ្មោះថាជាការបូជាទិសខាងកើតរបស់អរិយបុគ្គលហ្នឹងហើយទិសខាងត្បូង ត្បូងប្រើក្បាលមែនទេជាធម្មតាមនុស្សដេកដាក់ក្បាលទៅត្បូងធម្មតាណាតាំងពីដើមមកហ្នឹងហើយត្បូងហ្នឹងដែលដាក់ក្បាលគោរពទៅហ្នឹងកុលបុត្រអ្នកបានរៀនសិលសាស្ត្រហ្នឹងតែង ទំនុកបំរុងគោរពប្រតិបត្តិគ្រូទៅរៀនក្នុងសំណាក់គ្រូអាចារ្យណា តែងតែគោរពយកចិត្តទុកដាក់ស្ដាប់បង្គាប់គ្រូចឹងការទំនុកបំរុងការស្ដាប់បង្គាប់សិក្សាដោយល្អពីសំណាក់គ្រូនឹងឯងឈ្មោះថាបាន បូជាទិសខាងត្បូងរបស់អរិយបុគ្គលចុះទិសខាងលិច បើយើងឈរបែរមុខទៅកើត ខាងលិចដូចជានៅ ខាងក្រោយខ្នងរបស់យើងហ្នឹងគឺ តំណាងឲ្យកូនប្រពន្ធកុលបុត្រអ្នកមានទួនាទីជាស្វាមី ជាឪពុកនឹងគឺត្រូវទំនុកបំរុងទទួលខុសត្រូវមើលថែកូនប្រពន្ធដោយល្អ នេះឈ្មោះថាបាន បូជាទិសខាងក្រោយឬក៏ទិសខាងលិចទិសខាងជើង ដែលស្មើនឹងអវយវៈគឺ មិត្តសម្លាញ់ក្នុងកលែងការងារក្តីជាមិត្តភ័ក្តិក្តីហ្នឹងគឺត្រូវចេះរាប់អានមនុស្សចេះទំនាក់ទំនងក្នុងសង្គមហ្នឹងត្រូវមានទំនាក់ទំនងល្អហ្នឹងហើយពីព្រោះថាមនុស្សរស់នៅកន្លែងណាក៏ដោយបើមិនមានទំនាក់ទំនងជាមួយញាតិមិត្តស្មើនឹងមនុស្សអត់ដៃអត់ជើងអញ្ចឹងការដែលចេះទំនាក់ទំនងមនុស្សនៅជុំវិញឬកន្លែងការងារចេះរាប់អាន ចេះជួយទុកធរៈគ្នានោះឯងឈ្មោះថាបានគោរពទិសខាងជើងឬក៏បាំងអន្តរាយពីទិសខាងជើងពីព្រោះមានពេលខ្លះយើងមិនអាចធ្វើការងារតែខ្លួនឯងបានមានពេលពឹងពាក់គ្នាទៅវិញទៅមកមិនចឹងឃើញទេអទិសខាងក្រោមអរិយបុគ្គលលោកមើលឃើញអ្នកដែលធ្វើការឲ្យលោកជាកលីជាកម្មករជាអ្នកធ្វើការឲ្យហ្នឹងគឺ ដូចជាទិសខាងក្រោម គឺត្រូវអនុគ្រោះដោយចិត្តល្អប្រើទៅតាមចំណេះជំនាញដូចជាថារបស់ណាធ្ងន់មិនមែនទៅប្រើកម្លាំងស្រីឲ្យទៅលើកឬថារបស់ណាទៅប្រើកំណត់មិនមែនឲ្យមនុស្សប្រើកម្លាំងទៅធ្វើអញ្ចឹងនិយាយពីការចេះចាត់ចែងឲ្យមនុស្សធ្វើការដោយត្រឹមត្រូវហើយឲ្យ អ្នកដែលធ្វើការឲ្យនឹងមាន feel ថាមានអារម្មណ៍ថា យើងមិនមែនជាថៅកែយើងមិនមែនជាចវាយទេ ហាក់ដូចជាបងហាក់ដូចជាញាតជាមិត្តអញ្ចឹងឲ្យមានភាពកក់ក្ដៅអញ្ចឹងអញ្ចឹងវាទទួលបាននៅការស្មោះត្រង់គោរពស្រឡាញ់ពីអាបាវព្រាវអ្នកបម្រើនឹងវិញឯទិសខាងលើ មនុស្សយើងរស់នៅយ៉ាងណាក៏ដោយគង់តែមានពេលខ្លះគិតខុសមានពេលខ្លះវាកើតមួម៉ៅផ្លូវចិត្តអញ្ចឹងត្រូវមានបុគ្គលជាទីគោរពគឺសាមណព្រាមដែលម្ដងម្កាលទៅស្ដាប់អវាទឬក៏ បានទំនុក បំរុងឬក៏បានស្ដាប់ឱវាទដើម្បីចម្រើនផ្លូវចិត្តអរិយបុគ្គលដែលលោកគោរពទិស6នេះគឺលោកគោរពយ៉ាងនេះឯងឥឡូវយើងមើលចាប់ផ្ដើមតាំងពីពពុទ្ធទៅរហូតដល់ព្រះអង្គពយលទិសនឹងមានកន្លែងណាព្រះអង្គបំបត្តិប្រពៃណីហ៎អត់ទេប៉ុន្តែគាត់ស្ដាប់យ៉ាងជក់ចិត្តប៉ិនមួយមួយនឹងមានមេតិកាឧទាហរណ៍ដូចទំនុកម្រងមេដាននឹងធ្វើរបៀបម៉េច ចំពោះគ្រូអាចារ្យធ្វើរបៀបម៉េចចំពោះកូនប្រពន្ធធ្វើរបៀបម៉េចអានឹងមានមេតិការរបស់វាទៀតនៅ ក្នុងបេដកលេខ19មានពេលបើកមើលឈ្មោះសង្គាលកសោតដល់ពេលគាត់ស្ដាប់ជាប់ទៅគាត់ភ្ងាខ្លួនបោះកញ្ច្រែងចោលមកគាត់ថាអូលោកឪពុករបស់អញជាបណ្ឌិត តែអញទេតាមទាំងងងឹតអត់ដឹង អត្តន័យនៃទិសទាំង6មានន័យយ៉ាងម៉េចឃើញទេអញ្ចឹង នៅពីនឹងតទៅគាត់ឈប់យកអាកច្រែងទៅថ្វាយគុំទឹះនឹងទៀតដែរតែគាត់ទៅធ្វើទូនាទីជាកូន ទូនាទីជាឪពុក ទូនាទីជាសិស្សទូនាទីជាមិត្តអាម៉ែតទូនាទីជាអឺជាវាយគេនឹងយ៉ាងម៉េចឃើញទេនៅពេលដែលយល់គាត់កែប្រែដោយខ្លួនដោយខ្លួនឯងធិតពិតបើយើងទៅបំបិតជំនឿរបស់គេឈ្មោះថារំលោភសិទ្ធិគេ គេចង់ជឿអីគេចង់ធ្វើអីជារឿងរបស់គេព្រោះគេអត់បាន ទៅបៀតបៀននរណាទេអញ្ចឹងនៅក្នុងពធអត់មាន ទៅបង្ខំមនុស្សឲ្យឈប់ជឿទេមានតែបញ្យលទេដូចគ្នានឹងពេទ្យដែរទោះបីពេទ្យមាន វិជាសាស្ត្ររីកចម្រើនប៉ុណ្ណាក៏ដោយពេទ្យបាន ត្រឹមតែពន្យល់មនុស្សពីសុខភាពហើយឲ្យគេស្ម័គ្រចិត្តទៅព្យាបាលដោយខ្លួនគេតែគេមិនចង់ទៅព្យាបាល អត់ទៅអូសទៅទាញគេបានទេឃើញទេធម៌ដូចគ្នាចឹងដែរប៉ុន្តែការដែលយើងមិនយល់ពីការបញ្យល់របស់ព្រះអង្គតែប៉ុណ្ណោះទេយើងខ្លាចខ្លាចខ្លាចបាត់ប្រពៃណីអញ្ចេះ ខ្លាចបាត់ប្រពៃណីអញ្ចោះតើអត់ទេប្រសិនបើយើងយល់ពីប្រពៃណីហ្នឹងយើងនឹងថែរក្សា ដោយមានមោទនភាពឥឡូវអាត្មាលើកឧទាហរណ៍ដូចជារឿងបុណ្យសពចឹង មុននឹងលើករឿងបនសតអារឿងរឿងដែលអាធ្លាប់និយាយដូចដូចរឿងចៅអធិការពាក់សបកអលឹកចៅអធិការមួយអង្គហ្នឹងលោកកើតអាដូចលមាស់លមាស់លឹងល្អៀចមិនហ្នឹងអាហ្នឹងនឹងដូចកមដូចអីចឹងហ្នឹងហើយហើយរុយវាចេះតរោមនៅពេលដែលលោកឆាន់អលឹកហើយអលឹកពុះជាពីរចេះមកមិនមែនចិត្តដូចមិញទេណា ដល់ពុះជាពីរមក skill ឆាន់កដាលអស់ទៅ លោកយកមកគ្របក្បាលលោក លោកសៃស័កលោក លោកធ្វើតែអញ្ចឹងមានអាលឹកមកលោកយកមកគ្របអញ្ចឹងប៉ុន្តែលោកអត់បានពន្យល់លោកផ្សេងទៀតទេ ក្រោយមកលោកក៏សគត់ទៅ ដល់តែគ្រូសោតនេះមិនត្រូវឡើងទីសក្រាចដែរហើយឲ្យតលោកឆានអាលឹកលោកគ្របក្បាលចឹងដែរ យកសបកឥឡូវគ្របក្បាលចឹងដែរហើយសួរថាហេតុអីបានលោកម្ចាស់គ្របក្បាលអីចៅតកាមុនធ្វើចឹងក៏ធ្វើតាមដែរនេះខ្មែរយើងដែលថាស្រឡាញ់ប្រពៃណីរាល់ថ្ងៃធ្វើតាមតែគ្នានឹងឯងដោយមិនសួរពីមូលហេតុទេថាហេតុអីបានធ្វើអញ្ចឹងយ៉ាងច្រើននេះអានេះម៉ែឪខ្ញុំធ្វើអញ្ចឹងខ្ញុំមិនធ្វើអញ្ចឹងមិនកើតប៉ុន្តែសួរថាអត្តន័យប្រកបរបស់គាត់ជាអី នៅវប្បធម៌ចិនក៏គេមានអញ្ចឹងដែរចិនជំនាន់ក្រោយក៏មិនដឹងដូចគ្នាដែរខ្មែរយើងឧទាហរណ៍ដូចធ្វើហោជាងអញ្ចឹងហោជាងផ្ទះចិត្តពិតថាសិក្សាមើលទៅឧទាហរណ៍ថាគាត់គាត់ពិបាកបញ្យល់មនុស្សពេកមនុស្សប្រាប់ពីហេតុផលយូរយូរខ្ជិលតែបើដាក់ថាបើធ្វើអញ្ចេះបានបានហុងស៊ុយធ្វើអញ្ចេះមិនហុងស៊ុយអានឹងភ័យត្រូវតែធ្វើឲ្យដូចដូចដូចហោជាងវាត្រូវមានຂະຫນាត កពស់ប៉ុណ្ណាតតឹងប៉ុណ្ណា ដែលគាត់មើលទៅវាសមហ គាត់បង្កើតទៅវាសំគាត់បញ្យលជាຂະຫນາດមាននៅក្នុងសាលារចនាអីទេដែលគេរៀនពីຂະຫນាតពីអីត្រឹមត្រូវនោះប៉ុន្តែដល់ឲ្យយើងទូទៅតាមវត្តតាមអីហ្នឹងអត់បានទៅរៀនຂະຫນាតត្រឹមត្រូវក៏ប៉ុន្តែវាជាប់ជំនឿមួយថាអ្នកបើកម្ពស់វាអញ្ចេះត្រូវដាក់ទៅតឹងវាប៉ុណ្ណេះបើមិនអញ្ចឹងទៅវាលាក់វាឆុងវាចង្រៃតែវត្ថុបំណងរបស់គាត់មិនមែនចង្រៃស្អីទេគឺធ្វើវាខូចຂະຫນាតវាអត់ស្អាតបាត់ຂະຫນាតបុរាណ អញ្ចឹងណាដូចជំនឿខាងចិនក៏យ៉ាងពេលសែងគេដាក់ទឹកនៅលើមឈូសធ្វើម៉េចកុំឲ្យកលក់បើកលក់ទៅវាវាចេះវាចោះធាតពិតវត្ថុបំណងរបស់គេចង់ឲ្យយើងគោរពទេព្រោះតែយើងមិនប្រយ័ត្នទេវាកឈិញកឈុំកឆាំងទៅវាអត់គោរពទេហ្នឹងហើយអប៉ុន្តែកាលណាយើងមិនសិក្សាពីវា កាន់ទាំងងងឹតអាត្មាថាគ្មានមោទនភាពទេ នឹងធ្វើឲ្យគេមើងងាយយើងកាន់តែច្រើនដូចរស់នៅសម័យ1000ឆ្នាំមុនអញ្ចឹងអត់ដឹងអីទេដូចនៅក្នុងបនសពញោមប្រុសអាត្មាអាត្មាធ្វើសឹងតែគ្រប់ប្រពៃណីប៉ុន្តែរាល់អ្វីដែលធ្វើមួយមួយអាត្មាបញ្យលទាំងអស់នឹងឧទាហរណ៍អាចារ្យយោគីក៏អាត្មាឲ្យមាននឹងប៉ុនមាននៅក្នុងន័យអី គ្មានយកអាចារ្យយោគីនឹងមកយកមកដើម្បីឲ្យសេរីសួស្តីអីទេអាត្មាត្រូវពយល់ឲ្យយល់ថាហេតុអីបានចាស់ចាស់នាំធ្វើអញ្ចឹងឃើញណាធៀបពិតអាចារ្យយោគីមិនមែនប្រែថាអាចារ្យខ្មោចទេ យើងឥឡូវឲ្យតែឮថាអាចារ្យយោគីគឺអាចារ្យខ្មោចនឹងឯងធៀបពិតយោគី គឺជាឈ្មោះនៃបុគ្គលអ្នកប្រព្រឹត្តធម៌ដើម្បីលះកិលេសទេ ហើយជាប្រកដី មិនមែនចាំដល់មានសពស្លាប់នៅតាមផ្ទះអញ្ចឹងហើយបាន ទៅធ្វើរបៀបពិធីទេមិនមែនទេអាចារ្យយោគី គឺថាឧទាហរណ៍ដូចសម័យពីដើមសពស្លាប់ទៅគឺយកទៅបោះចោលក្នុងព្រៃហើយលោកទៅអង្គុយពិចារណាសាកសពនឹងពិចារណាសាកសពថាអូសពនឹងពីមុនក៏ជាមនុស្សរស់ឥឡូវคล้ายជាសាកសព ចឹងទៅរាងកាយរបស់អាត្មាអញក៏វាមិនខុសគ្នាថ្ងៃក្រោយគង់ទៅស្លាប់បែកឃ្លេដូចគ្នានិយាយរួមគឺជាអ្នកប្រព្រឹត្តធម៌ទេប៉ុន្តែដល់វាคล้ายជាប្រពៃណីមកដោយឲ្យតែមានអ្នកអឺស្លាប់ចឹងទៅ គេហៅអ្នកប្រព្រឹត្តធម៌ហ្នឹងមកចូលរួមពិធីបុណ្យដើម្បីបាន ពិចារណាសាកសពហ្នឹងអញ្ចឹងឃើញឃើញទិសដៅវាខុសគ្នាឯងនៅពេលដែលមានមនុស្សស្លាប់ចឹងទៅអាចារ្យយោគីនឹងឯង ហៅថាអ្នកយោគីហ្នឹងឯងថាណាណាក៏អាចមានសិទ្ធិធ្វើជាយោគីដែរប៉ុន្តែដល់ទៅពេលវាคล้ายជាប្រពៃនេះទៅវាត្រូវមាន ប្រមាណអ្នកប្រមាណអ្នកអាហ្នឹងតាំងកំណត់ណាតែคล้ายកំណត់คล้ายជាទម្លាប់ហើយតែមែនទែនយោគីចង់100អ្នកក៏បានចង់1លានអ្នកក៏បានណាឲ្យទៅណាណាជាអ្នក ទៅពិចារណាសាកសពឲ្យសង្វេគនៅក្នុងសង្ខារធម៌ហ្នឹងហ្នឹងហើយពិចារមរណសតិយើងក៏អាចជាយោគីបានដែរពេលហ្នឹង ប៉ិនអាត្មានៅតែធ្វើតាមប្រពៃណីអញ្ចឹងឲ្យគាត់ត្រឹមតែមកសូត្រធម៌អីធម្មតាឲ្យស្លៀកតាមរបៀបយោគាចាស់មកអត់ហាមឯងឃើញទេអញ្ចឹងវាអត់មានកន្លែងណាអាត្មាបំបត្តិមួយផងអាត្មាធ្វើតាប៉ុន្តែជាមួយនឹងការធ្វើអាត្មាត្រូវបញ្យល់ថាហេតុអីមកធ្វើអញ្ចឹងហ្នឹងហើយអនៅពេលដែលលើកសពចូលមកឈូសអានឹងនិយាយពីវារឿង maintain ណា ជាធម្មតាគេថាត្រូវតែមានអាចារ្យសូត្របល័យឬក៏អឺពួកអាចារ្យយោគីជាអ្នកផ្សាយគេមិនអោយកូនប៉ះខ្លាច់វិលៈឆុងអីចឹងចេះមកថាមិនបាច់ទេបើឆុង ព្រោះតែការរៀបចំសពឪពុកអាត្មាអ្នកទទួលពេលលើកសពចូលមឈូសគឺកូនទាំងអស់របស់ញោមប្រុសអាត្មានឹងអាត្មាអត់ឲ្យនរណាមកប៉ះមួយផងហ្នឹងហើយ ហើយបើគ្រាន់តែយើងរៀបចំអញ្ចឹងវាចង្រៃឲ្យវាងាប់ទៅចុះអីខ្មោចអ៊ូអីក៏ចង្រៃមិនគ្រាន់តែប៉ះធ្វើអញ្ចឹងបានបាទគិតអញ្ចឹងហ្នឹងហើយព្រោះអញ្ចឹងអញ្ចឹងលើកសពចូលមឈូសនេះគ្មានអស់មរៀលទេអត់មានអស់មរៀលទេតែបើយើងដាក់ជំនឿផ្ដេសផ្ដាសយើងខ្លាចអញ្ចឹងខ្លាចអញ្ចោះនោះហើយ គឺជាឱកាសដែលគេ ប្រូយើងយកលុយពីយើង នឹងដែលអាត្មាចង់និយាយហ្នឹងនិយាយចឹងទេហ្នឹងហើយតែបើអាចារ្យយោគីគាត់មកដោយចិត្តមេត្តាគាត់មកជួយគាត់ជួយជួយលើកជួយអីអាហ្នឹងអូខេអត់អីទេអាត្មាបញ្យលបញ្យលអញ្ចឹងតាណាគាត់មកជួយមិនមែនមករស់ស៊ីក្នុងហ្នឹងទេមកជួយអញ្ចឹងបើមកជួយគាត់លើកក៏បាន អីក៏បានព្រោះគាត់មានបំណងមកជួយប៉ុន្តែតើកាលណាយើងមិនយល់ទេយើងភ័យយើងខ្លាច វាជាឱកាសដែលគេកំងហើយត្រូវធ្វើនេះត្រូវធ្វើនេះអស់លុយអញ្ចេះអញ្ចេះអញ្ចេះអញ្ចេះឃើញទេហើយលុយនឹងមានបានទៅខ្មោចអូវយើងណាបានតែអាចារ្យនឹងឯងថាអញ្ចឹងចុះអរៀបរៀបហែសពចេញពីពីផ្ទះទៅទៅវត្តហ្នឹងជាទម្លាប់ ទី1គេត្រូវអុកថ្មយ៉ាងម៉េចគេត្រូវពាត់សីមាយ៉ាងម៉េចគេត្រូវគូសខ្វែងយ៉ាងម៉េច ថ្មអត់ឲ្យធ្វើទាំងអស់ថ្មថាអានេះទម្លាប់ក៏ដោយប៉ុន្តែថ្មថាទម្លាប់នេះអត់ល្អទេទម្លាប់នេះចិត្តអាក្រក់ណាស់ទម្លាប់នេះខ្លាចតែចង្រៃខ្លួនឯងទេថ្មថាបើសិនណាបើសិនជាឥឡូវយើងនិយាយភាសាសាមញ្ញថាព្រលឹងញោមប្រុសថ្មមកថ្ងៃណាមកចាស់ថ្មអត់មានអត់មានទៅគូសខ្វែងមកឲ្យគាត់ចូលទេយើងយើង ដាក់ឧទាហរណ៍បន្តិចមើលយើងងាប់ព្រឹបគេគូសខ្វែងអត់ឲ្យចូលផ្ទះតូចចិត្តមិនទៅមែនអត់ ខំថែកូនតាំងពីណាពីណីមកផ្ទះសបែងគាត់អ្នកធ្វើតាំងពីណាពីណីមកគ្រាន់តែងាប់ព្រឹបកោតជាខ្មោចកោតជាព្រាយកោតជាស្អីក៏ដោយចង់មកលេងកូនគេមកឲ្យមកអីគាត់អាក្រក់មិនចឹងបាននៅពេលដែល ដែលរៀបហែសពញោមប្រុសចេញហ្នឹងមានយោបល់អឲ្យគ្រប់ទិសទីមិនមែនអត់ទេពួកគាត់ចេះតែប៉ុណ្ណឹងទីមួយគាត់ថាត្រូវដាក់ក្បាលជ្រូកមួយពួក ព្រោះតែมันដាក់អញ្ចឹងទេវាអញ្ចឹងចេញចេញចេញចេះបានមកប្រាប់ទៅថាញោមថាហូបឡើងកើតហើយហើយរឿងហ្នឹងក៏ញោមថាយល់តាំងពីគាត់មិនតន់ស្លាប់ម៉េះហ្នឹងហើយអាត្មាមើលគាត់ពីខែមុននឹងស្លាប់ហ្នឹងណាហូបបានតម្របន្តិចបន្តិចឯងទឹកចូលបន្តិចបន្តិចឯងហើយដាច់ខ្យល់ភឹងដាក់ក្បាលជ្រូកទៅមូលមិនដាក់ប្រឈឺឯងមិនហ្នឹងហើយអញ្ចឹងអាត្មាថា អត់ទេខ្មែរអត់ដាក់ទេ តែអាត្មានិយាយនេះនិយាយរឿងអាត្មាទេណានរណាចង់ដាក់ដាក់ទៅអត់ទៅហាមគេទៀតណាដែលលឺអាត្មាហាមគេហ៎អត់ទេតែសម្រាប់ខ្លួនអាត្មាអាត្មា សម្រាប់ចិត្តថាអាត្មាអត់ដាក់ទេព្រោះអាត្មាដឹងថាញោមប្រុសអាត្មាមិនហូបនឹងកើតទៀតទេ ទី2អត់ពតសីមាអត់ខ្វែងជើងក្អែកហើយអាត្មាទាំងប្រកាសសច្ចៈវាចាថា ទោះបីលោកឪពុកបដិសន្ធិជាខ្មោចជាព្រាយជាអាបជា ស្អីក៏ដោយវេទនាយ៉ាងណាក៏ដោយហើយបើអាចមកបានណាមកផ្ទះក៏បានទៅវត្តក៏បានអាត្មាចង់ដឹងថាតើលោកឪពុក មានទុកសោកទុកមិនដើម្បីអាត្មាស្រួលស្រួលដោះស្រាយហើយបើយើងគាត់ដឹងខ្វែងគិញសញ្ញាជើងក្អែកឧទាហរណ៍គាត់កើតជាប្រែតលហេមលហាម ចង់មកប្រាប់កូនអត់ឲ្យគ្នាចូលអីក៏អាក្រក់ម៉េះយើងយើងគិតយ៉ាងណាមើល មិនមិនគិតគាត់ទេឃើញឃើញខ្លាចតែរឿងខ្លួនឯងទេឃើញគិតតែរឿងខ្លួនឯងហ្នឹងហ្នឹងហើយហើយថាខ្លួនឯងកតញ្ញូទៀតខ្លួនឯងរសារប្របីនៃទៅអូប្របីនៃមលុបគុណអញ្ចឹងហ្នឹងអាត្មាថាជីវិតអាត្មានេះអាត្មា សម័យមើលទៅអង្ការអាត្មានៅក្មេងសម័យពលពោតយើងគិតមើលអត់មាន ពេទ្យមានអីទេអាត្មាឈឺអីញោមប្រុសលុយដើរលុយទឹកត្រឹមចកេះត្រឹមកអត់មានភ្លើងអត់មានអីទេ ដីរាប់គីឡូតូរោគ្រូខ្មែរមកមើលហើយគាត់សម្រេចចិត្តដឹងមិនបើត្រូវលងទឹកស្លាប់ក៏មិនដឹងធ្វើម៉េចដែរព្រោះកូនឈឺទៅហើយហើយការលះបង់អញ្ចឹងអញ្ចឹងហើយខណៈពេលគាត់ស្លាប់ខណៈសពគាត់មិនហ៊ានយកចូលផ្ទះផងហើយខ្លាចតែរឿងចង្រៃខ្លួនឯងសមហ៎វាអត់សមហ៎អាត្មាថាអត់សមហ្នឹងហើយអាត្មាទេអ្នកថាអត់សម តែបើអ្នកទាំងឡាយថាសមអានឹងក៏ស្មានថាអីដែរអហើយយើងបង្កើតតភាពភ័យខ្លាចសំលៀកបំពាក់ញោមប្រុសមាន ទាំងប៉ុន្មានណាអាត្មាមិនមែនយកទៅណា ព្រោះការខ្លាចទេអត់ទេអាត្មាមិនគិតថាស្អីចង្រៃទេសល់ពីគាត់អាត្មាមិនគិតថាស្អីចង្រៃទាំងអស់បើយើងគិតថាស្អីសល់ពីគាត់ចង្រៃក្បាលយើងចង្រៃជាងគេព្រោះយើង គឺជាពូជជាហ្សែនរបស់គាត់ យើងគិតឃើញថារបស់ត្រឹមអាវត្រឹមអីចង្រៃអត់ហ៊ានទុកទេទុកទុកខ្លាចចង្រៃមិនអញ្ចឹងហ៎ខ្លាចខ្មោចលងអញ្ចឹងហ៎អានឹងរបស់គាត់ថាណែក្បាលយើងនេះរបស់គាត់ទេណាបើថាគិតចង្រៃអាតួខ្លួនយើងទាំងមូលនេះចង្រៃមុនគេព្រោះអានោះរបស់ក្រៅខ្លួនគាត់តាខោអាវតែនេះឈាមជួររបស់គាត់នេះបើសិនជាគាត់នឹងទៅជាវត្ថុចង្រៃណែខ្លួនយើងជីវិតយើង នេះគឺមហាចង្រៃពីព្រោះហ្សែនរបស់គាត់មក មិនចឹងមកគិតមើលហ្នឹងហើយថ្មថាបើសិនណាគាត់កើតជាអីហើយគាត់ខឹងគាត់សម្បាហើយគាត់ថាត្រូវមកបហាជីវិតថ្មហ្នឹងឲ្យខ្សែទៅវិញគាត់ថ្មព្រមដែរថ្មអត់អត់ខ្វល់អីទេប៉ុន្តែ ទឹកចិត្តដែលថ្មធ្លាប់ជួបគាត់នេះកាក្បាលថ្មបែកអីមិនណាថ្មធ្លាក់ពីលើផ្ទះឈាមហូរស្រោចពេញខ្លួនទៅគាត់ណាឃើញរត់មកលីថ្មលីទៅមិនមែនមិនមែនដើរទេណា លីទៅរកគេរកឯងជួយហើយទឹកចិត្តអញ្ចឹងអញ្ចឹងយើងមិនព្រមនឹកមកវិញគ្រាន់តែគាត់ស្លាប់បន្តិចខ្លាចតាចឹងរៃមិនហ៊ានដាក់ផ្ទះវាអត់សមស្មានថាអត់សមទេហើយនឹងសិបប្រពៃណីខ្លាចជាទម្លាប់ខ្លាចជាជំនឿហើយស្មាននិយាយតែរឿងអញ្ចឹងណាហ្នឹងហើយតែគេថាហើយដល់ពេលហែទៅទៀតទៅដល់អាវិធីប្រាយលេខប្រាយអីស្មាធ្វើទៀត ហើយញោមគាត់ជួយតែងកណាប់បញ្យលរឿងហ្នឹងប្រៃលិចអាត្មាធ្វើឲ្យតាមរបៀបបុរាណយើងធ្វើមកប្រៃលិចអីបញ្យល ទៅតាមធัวថា ការកើតស្លាប់កើតស្លាប់របស់យើងម្នាក់ម្នាក់នេះណាឆ្អឹងបើវាមិនបាត់ពីផែនដីនេះទេវានឹងសដូចលាជអញ្ចឹងអញ្ចឹងបុរាណដែលលោកធ្វើ ពិធីប្រៃលាជគឺដើម្បីពន្យល់យើងថាកើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់នឹងឆ្អឹងឆ្អឹងយើងនឹងវារត់រីលើផែនដីអញ្ចឹង ដរាបណាតណ្ហានៅមានកិលេសនៅមានវានៅតែបន្តកើតស្លាប់កើតស្លាប់កើតស្លាប់ទៅអញ្ចឹងឯងឲ្យយើងសង្វេគឲ្យយើងបំពេញសេចក្តីល្អមិនមែនជាការប្រាយលេខឲ្យខ្មោចទេនៅពេលដែលយើងសិក្សាមួយមួយពីវប្បធម៌បុរាណយើងបង្កើតមកមួយណាក៏ logic ដែរមួយណាក៏មានមោទនភាពក្នុងការនិយាយដែរមានហេតុផលហើយយើងធ្វើទាំងមានទំនុកចិត្តមិនមែនដល់គេសួរមិនអញធ្វើចឹងធ្វើតាំងពីដើម វាអត់មានស្អីទៅបញ្យលគេសោះណាអដាក់កាក់ក្នុងមាត់ចឹងដែររហូតដល់មានស្មូតប្រាប់ទៀតថាសូមបីតែលុយឬប្រាក់កាក់ដែលគេយកដាក់ទៅក្នុងមាត់យកទៅមិនបានដោយទៀងទាត់ចោលនៅរាយរដ្ឋលើផែនដីដាក់បញ្យលអ្នករស់ថាគុំលមោបឲ្យហួសលមមពេកគុំលោបលន់រហូតដល់ទៅលួច ទៅឆក់ទៅប្លន់គេព្រោះពេលស្លាប់ទៅសូមបីតែមកកាក់ដាក់មាត់ក៏យកទៅមិនបានដែរដាក់នឹងជានិមិត្តឲ្យអ្នករស់ទុកទេមើលទេ តែយើងទៅបង្កើតជំនឿផ្ដេសផ្ដាស់ធ្វើអានឹងហើយចង់បានកាក់នឹងដើម្បីកើតសេរីសួស្ដីកូនខ្លះបូជាសពឪពុកហើយឆ្លោះគ្នាបដ ாய் ដោយសារអីដាក់កាក់នឹងមានតែមួយដល់ពេលដុតហើយអត់អត់សវ៉ាទៅរើសឆ្អឹងឯងទៅរកកាក់អាណាបានកាក់អានឹងមានសេរីសួស្ដីហើយលោតថែឪពុកយូរហើយអ្នកដែលមិនដែលថែបាន កាក់ខឹងឪនឹងទៀតថាលំអៀងមិនក៏មកឲ្យខ្ញុំ នឹងឯងដេចចង្រៃកូនដែលធ្វើតែតាមប៉ុន្តែមិនយល់ឃើញទេអញ្ចឹងអត់មានវាមាន ដែរកន្លែងណាដែលវាមិនសូវសមរម្យប៉ុន្តែដោយច្រើននៅ ក្នុងពិធី ដែលពពែបរោះយើងធ្វើសិតតែមានហេតុផលហើយគួបោះចោលខ្មែរថាមិនគួបោះចោលទេអាហ្នឹងហ្នឹងដូចជាទៅថ្វាយបង្គំភ្នោ យើងយកផ្កាយកអីទៅដាក់ដោយការដឹងគុណគួរគួរឲ្យប្រកាសថាការដឹងគុណមែនប៉ុន្តែទៅបន់ ស្រន់សុំអីពីគាត់គួរមកថាអត់គួរបីឲ្យជួយរកស៊ីមានបានហ្នឹងឯងពីព្រោះទៅប្រាប់គាត់ថាកូននឹងមិនចេះ គ្រប់សោះទៅសុំទៀតសុំតាំងនៅរស់មិនអស់ចិត្តងាប់ឲ្យសុំទៀតអីក៏ឲ្យមិនចេះគ្រប់អញ្ចឹងអានឹងអាត្មានិយាយអញ្ចឹងក៏ប៉ុន្តែ បើយើងទៅ ថ្វាយបង្គំភ្នោបើយើងទៅថ្វាយបង្គំដោយនឹកគុណរបស់គាត់គួរឯងគួរមិនមែនត្រឹមតែគួរឯងអាត្មាប្រាប់ថាត្រូវតែធ្វើ